តាមតាមទៅគឺតាមថានៅពេលអបចារមកថាបច្ច័យថាតាមតាមលុបតតមាននៅក្នុងសម្បត្តិអាវិបត្តិណាវិបត្តិណាតាមថាវិបត្តិណាតាមថានោះនៅក្នុងចំណងណាបាក់គឺឲ្យចិត្តរបស់ស្ងប់ឲ្យស្ងប់ស្ងប់ហើយកុំឲ្យចិត្តទៅឲ្យចិត្តទៅមកគឺឯកតាចិត្តស្ងប់ เราะเปาต้องพุทธนามาประจาณาเป็นสังขาเก็าะชาค่เราสอบที่เรียนใช่เป็นใหญ่ความเป็นเรื่องเรียนมาเป็นเรื่องเรียนมาเป็นแต่หารับนั้นเป็นเรื่องปกอบเนี่ยปกอบการทั้เป็นอ่ะที่ปะกอบการทั้เป็นอ่ะที่ฉันจะเรียนวาห้าห้าสามมาสามปุทโธ ដូចជាចរណៈតាមសំណាកបតោលកវិទេអនិតរាបរិចរសាភេកតាទេវនិរណបទោកវិជាសម្ញាបកសម្ញាបកនោះកាលណាក្នុងចំណាត់ដែលព្រះអង្គលះបង់នៅទឹកដីដ៏ខាងក្នុងឧបាសនៈតាមខាងនេះលើកលះបង់ទឹកដីដ៏ខាងក្នុងខាងតាមតៈហើយទៅជាបកទាំងអញ្ចឹងសម្ញាបកនោះមានរៀបបានណាឲ្យទេ ណាយើងក៏តាមស្គាល់អត់មានទេតែកម្មទៅដល់មករៀនចូលដល់ប្រខំទៅដាក់ខ្ញុំអោតែទៀតថាប្រាហានប្រាហានតាមពុតអត់មានណាអោទេគឺគុណធម៌តែការឲ្យដល់ព្រះអង្គគឺមានតម្រៀងចិត្តនេះប្រពុតនឹងគឺមានតម្រៀងចិត្តតែពេលអង្គបានរបស់ពេលពុទ្ធោយើងត្រូវថាអង្គបាននៅចក្ររាយថាថាញាណអតិចក្របន្ថោ ទាំងឡាយតាមទៅអញ្ចឹងយើងចាំតាមថាវាថាពុទ្ធោមិនមែនមានមិនឲ្យទេគឺជាមានការអំពីការប្រដំរបស់អង្គតែបាក់ប្រដំរបស់អង្គនឹងឬជាថាប្រពុតគឺជារណាទេប្រពុតគឺជារយប្រពុតកាលឡើងខាងសម្បា จึงกระทบกระทั่งน้องตาไม้ในเป็นบนไม้ไทยก็น้ำหลอดแต่หยุดตื่นมีกระทบกระทั่งนั้นแต่การทอดอันจะตามตูนยังเวลาอยูาหรอที่มันก็มันเรียนมาเก็จะตามหน่อยมาทำอะไรที่จะ រូបរាងកាយប្រកបជាម្ចាស់គឺជាមនុស្សចិត្តដូចអង្គទៅការបងបោអង្គទៅការអតិជនអង្គទៅការទេសនាណាតាមអង្គការពុទ្ធិយតែពញ្ញាព្រះអង្គជាប្រាអង្គតាមពុទ្ធមិនមែនជាប្រតិជនទេហើយក៏មិនមែនអាទិទេទេហើយក៏ពុទ្ធក៏មិនមែនក៏សិលពុទ្ធមិនបានទទួលអំណាចអំពីប្រាអាទិទេណាមួយចំនួនតទៅចាស់ អញ្ចឹងព្រះអង្គថារៀនមនុស្សតាមលៀនព្រោះហេតុបច្ច័យបើបច្ច័យនៅមានអារម្មណ៍ណាមានមនុស្សនៅមានអារម្មណ៍នោះបើហេតុបច្ច័យនៅទៅក្នុងពេលណាមិនមានមនុស្សក៏ទៅក្នុងពេលនោះប្រពុតយ៉ាងចាស់មិនឃើញមានអាទេណាឬក៏គួរដល់អំណាឬក៏ព្រះអំណាតាមស្ថាបឬក៏ផលមានផលនេះក៏ទៅសោះអត់ដូចជាកម្មអាហារឧបាទានកម្មអាហារណា អាជាប្រាថ្នាទៅលំខាងតាមហាទៅប្រាថ្នាឧបតាជាទៅប្រកាន់ខ្ជាប់តាមអំពើពុទ្ធលកម្មអំពើល្អអកុសលកម្មអំពើអក្រក់ទាំងនេះជាហេតុរបស់វាទាំងនោះដែលគិតនឹងចំណៃជាប្រកែរបស់អង្គ អត្តៈជាបច្ច័យរបស់វេទនាសង្ណាកម្មដ្ឋានមានរូបជាបច្ច័យរបស់នេះអញ្ចឹងមានរូបរៀនការនេះជាទេរូបចិត្តកម្រិតនេះជាទេរូបរៀនការនេះជំនួសតាមអំពីហើយបច្ឆាវរលឹកទៅរួមរលឹកទៅមហាបច្ច័យព្រះជាម្ចាស់តាមព្រះអង្គលើកឡើងកើតជាអនុប្រព័ន្ធទៀតតាំងពីលផលចិត្តអត់ទៅពីនឹងចិត្តនោះដោយសារតែអវិជ្ជាតណ្ហាបាបជាកម្ម តែចិត្តនឹងបានបានប្របានផលិតបានកំចាត់បានអាវិជ្ជាតណ្ហាតាជុំតណ្ហាមានមនុស្សផលិតនឹងមានចេតនាក្នុងបរិយាកាសពីចឹងអ្នកនឹងយល់ថាព្រះបានកោតតបទៅអាពីទូបង្កើតតបផលិតអ្នកនេះនិយាយខុសអត់ទៅកពីកពីតែតានេះសំសំនិយាយបាននេះមកដល់នោះឲ្យទឹកអត់ទឹក តាមដែលចឹងយើងអត់បានយកចំទេហើយយើងមិនធ្វើទេហើយមកជឿផងថាគុណប្រដរសម្រាប់គឺមានការប្រមាថទៅតាមខ្ញុំទៅដែលអាចបានបានដែរមិនណាតែសាសនាអស់នេះមិនមែនថតទេក៏ជាហេតុបច្ច័យមួយនាំបានសេចក្តីសុខក្នុងបច្ចុប្បន្ននេះតែតែទេណាតែរកប្រាណភាពអស់ទេអត់អត់ទៀតអត់ទេបានមកសុខបានស្ងប់ សម្រាប់នៅតាមបរិបទតាទៅដើរទៅទៅតែរកតាមជាអត់ទេមកអំពីយើងមិនត្រូវតាមហេតុយើងមិនត្រូវតាមហេតុអញ្ចឹងថាពិធីពុទ្ធបរិបទណាចង់និយាយទៅមកទឿនផងនិយាយទៅទៅទៅនិយាយទៅតាមណាទៅតាមតើសមាធិកាយនិយាយទៅតើសមាធិកាយ តើដល់5ដល់8ដល់10ដល់5ដល់8នឹងវិរតាឆ្លងតាមហើយវិរតាបតេសិល្បៈដល់10ដល់20ដល់10ដែលមកទៅថាដោយទីតាទីប៉ុន្តែតាទីណានេះតែវាគណៈនៃរឿងសាស្ត្រវិទ្យាសាស្ត្រតទៅទៅទៅមកបានប្រតិមួយយើងប្រតិមួយ ទៅរបស់ទៅទៅរបស់ប្រកាសឲ្យទៅរបស់នោះបានថានិយាយវាផងកម្លាំងសាសនាឲ្យទៅរបស់អាតានិយាយឲ្យទៅរបស់ទៅគណៈហៅថាសម្បត្តិសាច្រឡំច្រឡំជាមួយនឹងដោយសារអន្តរជាតិចឹងត្រូវដើរទៀតណាតែទៅទៅរបស់តែរបស់ទៅរបស់ សិលវៈសិលវៈប្រែថាមានបានលើតែសិលវៈសិលវៈណាគឺមិនសម្រាប់សាសនាតតតទៅសោហើយកន្តិតសទានមេតមាសកម្មសតម្រាំសាសនាមិនមែនមានតែសម័យព្រះពុទ្ធមិនមែនមានសម័យបច្ចុប្បន្នមានតែអំពីសម័យចិត្តកម្មណាទានបាននៅអង្គនេះមានតែពីសម័យយើងមកបន្តទៅយកទីអ្នកសហរដ្ឋបាតុកម្មពាក្យតប ទៅទៅទៅទៅបានក៏គឺថាទៅយ៉ាងបានទៅទៅទៅទៅបានបើតាយើងទៅហើយបើតាយ៉ាងទៅរាបើយើងយកទៅទៅប្រាប់ទៅរបស់តាទៅរបស់តាទៅរបស់តាគឺថាតែលក្ខណៈមានតោអញ្ចឹងយើងស្ថាប័នរបស់តាគឺមានសុខភាព មានតររាមទៅទៅមានតរណាមានពិភពមានតាមហើយអត់ពិភពនៅពិភពនៅយើងគឺវត្តដាក់ព្រះអង្គទៅជាណាអត់ទៅជាចឹងមកអស់សាសនាពុទ្ធសាសនាមានពិភពនៅមានការទៅអត់អត់ទៅជាអញ្ចឹងគឺថាយើងនិយាយទៅតទៅទៅទៅជាបានអត់ ប្រមាណណាទៅណាក្នុងណាណាតាមតើពន្យល់ដល់មានតាមប្រមាណត្រូវណាហើយនេះតាមទៅគឺល្អទីមួយប្រវត្តិសាស្ត្រជាកន្លែងឆ្លប់រៀបចំវិបស្សនាមានស្រាប់ពីមុនមកហើយពីខាងពីចឹងមនុស្សគាត់នឹងទេវតានៅវត្តនឹងវាគាត់ធ្វើសមាធិពីមុនមកយូរហើយ ពួកបានកោធ្វើហើយស្រីវាខំល្អទៀតហើយចិត្តត្រាស់ពេញរះពីខែទៅទៅវាមកបានគឺខោពុះហើយស្បពីមនុស្សមានតែតែណាចឹងកន្លែងនេះគួរតែបង្កើតឲ្យទៅទៀតមកចិត្តលើកណ្ណាមកសម្រាប់តែអាចទៅស្មានមិនចាំទេ គឺអាចារ្យវត្តតាមណាវត្តទូលេជនតតលេយុទ្ធិធម្មតាមបរមានិកិតាមនិកិលិកាថាគួរសំយកឡើងនឹងគឺដាក់តាមណាមកឡើងមកមិនមិនមិនសិក្សាស្ងាយប៉ុណ្ណឹងមកមកអត់ចិត្តអាណាចិត្តទៅទៅកាត់ទៅគឺខកតែចិត្តតានេះតានេះតានេះតា អ្នកមេត្តាតាមទៅប្រកែទៅខកប្រកែតាមចាលោកពួកចិត្តព្រោះអរស្ងាយចេះអត់មកចិត្តអីអ្នកនោះចេះណាអត់ទៅពេញយើងមកទៅនៅទីហើយមកគឺមានយុគមិនមកមកតាមទៅតាមតែយ៉ាពេញទៅរបស់លោកនេះឡើងតាមរំ ចាកការបានគឺត្រង់ពុទ្ធវិស័យផ្នែកអតិជាវិស័យព្រោះនៅក្នុងពុទ្ធសាសនាគឺមានសារៈពីរសារៈសារៈណាវិបស្សនាសារៈឯកសារសារៈគឺសារៈពុទ្ធសាសនាការពុទ្ធសាសនាពុទ្ធសាសនាពុទ្ធសាសនាពុទ្ធសាសនាឥឡូវបស្សនានៅក្នុងប្រទេសកម្ពុជាការបានមានលំដាប់លំដាប់ទៅមានការសិក្សាដោយឆ្នាំដោយគ្នា សកម្មសាសនាមកទេវសាសនានិងសកម្មសាសនាសកម្មសាសនាដែលទៅឆ្នាំរបស់មកទេវសាសនាយើងយកឆ្នាំរបស់ព្រះសាសនាបើតែអពុឆ្នាំមកទេវសាសនាសកម្មទីដល់វិទ្យាសាស្ត្រអពុឆ្នាំដល់ហើយសាសនាសំខាន់សាសនាសំខាន់ត្រូវតែចាំសក្ការៈជាច្បាប់ជាផង បើសិនជាតែសាជំនិតអស់ណាស់មានសារិយគឺអាចបានបានទេគឺមិនចំចំពុទ្ធសាសនាពិតពិតទេអត់អស់ដល់ទេតែតែរកតាមណាពួកពុទ្ធសាសនាគឺនេះក៏សម្រាប់តែដើម្បីផងចរិតតាមណាសមាធិអត់សមាធិដូចដូចក្នុងតោទទួលថា าายุคปัญหาซึ่งเป็นตัวปัญหาเลยแต่จะเป็นที่ที่เราเรียนแล้ว ត្រូវទីតាមទៅណាទៀតតែទៅតាមទៅទៅដល់ទៅដល់ណាទៅដល់ណាទៅដល់មានបានណាអ្នកឡាអាទៅព្រះតែនៅព្រះបាទណាយើងនេះគឺការចាំមកទៀតណាទៅទៅណាគឺទៅតាមអរិយបាទទៅទៅទៅទៅយើងនឹងសម្រាប់ទៅណាទៅទៅណាគឺទៅទៅ ศึกษาคนเด็กเด็กเองศึกษาต่อไปนะเรียนต่อไปเรื่อยๆเอกนายะปัจจุบันต้องต่อไปกับจิตอาการแบบกำลังแบบจิตตามจิตตามอันนั้นคือตามดูตามตามตัวเราตามแต่แต่เราไม่ต้องทำอะไรนะที่เรียนจากเรามาเลยนักเราเราทำงานคือเอาเงินไปซื้อการเรียน asapa bukan apa-apa bahasa mereka berbeda. Ini sebenarnya kita mau ketemu anak dokter yang bahasa mereka dan berbeda. Berbeda. ដែលយើងបានតាមពេញចូលយូរយូរទៅទៅតាមប្រកបអាឬថាតាមមកទៀតតែតាមមកទៀតរីករាយឆ្លាស់ឆ្លាស់មកអ្នកណាបាក់ចិត្តដែរដល់កូនឆ្លាស់បាក់ចិត្តដែរ dengan anggap Nama-nama jalan baik-baik Beri rusi baik di nama Bahasa wajah air naga Bahasa kita tetap Sudah Ini sudah tentang Ia kiro Kiro Sudah Nah, bahasa kita Bahasa kita Bahasa kita Akhir bahasa kita Sudah ตามตามพระเทีเรอัตที่เติดสุดาสุดาอายุเยอะตายเยอะตัวยอมยอมแล้วตาสตาออกจากละครนั่นเป็นละครของเราที่ตัดเสือเทียรสมาธิพิจารณาโดยพอตาใช้เทียรเกี่ยวกับนักล่าเรียนโดยใช้เอว មកឡើងទូមកឡើងឲ្យតាមមកឲ្យអានយកថាពីតាទឹកទឹកតាមទឹកទឹកតែចំណែកសំខាន់គឺយកទៅសម្រាប់ណាយកទៅអ្នកខ្លះត្រូវរៀនដែរចំណែកសំខាន់ទឹកល្អតែឡើងយកថាឆ្លងទៅទឹកដល់យកទៅដល់អាយកទៅនៅតាមថាអ៊ីចឹងនៅកន្លែងតាម បានប្រកាសទៅជាមកចិននោះក៏បានដូចជាមិនទីតតែមិនតែផ្លូវចិត្តប៉ុន្តែពុទ្ធសាសនាជាបន្តចាអត់ដល់តាមមកចិត្តស្ងប់ឡើងតាមឯកតាអនាគតចិត្តមូលចិត្តមូលនេះចិត្តមូលវាសំខាន់បំផុតសម្រាប់មនុស្សជាតិបាទប្រមាប្រមាវិទ្យាសិលវិទ្យាអីអ្នកមានអាយុប្រមាណឆ្នាំបឋម ថាទុឡាខំសិក្សាសិក្សាឡាសិក្សាឡាមហាសិក្សាឡាបានមានសមាធិវិញគឺបកកែនាំបកកែក្នុងទៅចាំពុទ្ធបរិស័ទពុទ្ធអាខតពុទ្ធខតពុទ្ធខតពុទ្ធអាបើចឹងជំនឿទៅជំនឿជំនឿអ្នកអរិយសោអរិយសោឲ្យថាចា ไอาชาเจดาวเรียนไปตีกับเด็กีตัดตาเตียนเรียนเอาเป็นสมาธิอุ้ยทาสเต็มเลยแต่ตัดเยอะปัญญาอยู่ก่อนตัดจะไปทาเพราะจะเรียนนะครับ แต่เรียนนักเรียนสร้างบอกว่าไอ้ที่แต่บอกทาสติดหนึ่งเรียนีู้จะเรียนอ่านเลยอีกสักหานเพราะเร้งเรียเรียนเรื่อง រកទីកម្មជីវិតវិញគឺគឺតបតាមនេះតាមតឡអារម្មណ៍ទាំងនេះហើយអត់អស់ប្រមាណចឹងទៅមិនទៅដល់ចំទៅមានតែគួរដល់ចាប់ទៀតអត់ពីចឹងហើយយើងយើងអាចទៅមិនទៅទៀតយ៉ាងទៅព្រោះទៅផងចិត្តខ្លាចិត្តបកចិត្តបច្ចាស់ទៅចិត្តឯផងចិត្តពីចឹងគឺសោះណាយកទៅ ទៅស្មើទៅដាបណាទៅចាស់ចាំទៅមកជឿនរបស់ចាំទៅមកជឿរបស់ណាអាចទៅមករៀនតាមចិត្តនោះរៀនតាមរបស់ជាទៅដាក់ទៅដាក់ដាក់ទៅដាក់ទៅដាក់អាត្មាតើទៅទៅទៅ ជាពិសេសដល់ខ្លួនឯងជាតាមប្រាំយើងប្រឡងគឺយើងមកថាអត់ប្រឡងជាប់ចាស់នៅនៅជាប់ចាស់គឺជាប់ទៅណាជាតាមប្រាំយើងប្រឡងយើងប្រាំតាមទៅគឺមកប្រាំតាមមកតាមនឹងទៅដែរតាមប្រែពីធម្មតែតាមពីតែពីលក្ខណៈតែពីតែតាមតែពីតែតាមតែពីតែតាមតែពី ដោយសារដោយសារកំណត់ណាចឹងមកកំណត់នេះសំខាន់ណាស់សម្រាប់ខ្លួនឲ្យមានសូត្រក្នុងសិក្ខាបានតាំងពីកថាបរិសាជាឡាយជាឡាយមហាជាឡាយចិត្តព្រាបថាសិក្សាសិស្សគ្រូជំនួយសិស្សអ្នករៀនសិស្សរបស់ចិត្តណាគឺសមាធិជាសមាធិតែចូលសមាធិមួយគឺជាជំនួយសំខាន់បំផុតសម្រាប់ជាស្មារតីរបស់ចិត្ត តាមដែលត្រង់ជាខ្មែរមានសុខភាពនឹងខ្លាំងទៅជាមហាបរិញ្ញាបាក់បរិញ្ញាបាក់បរិបិទ្ធអាព្រីទេអីសតតទេពិចារទៅតែគឺអភិវឌ្ឍវិញណាមានហើយធម្មតាជំនឿទៅមកទៅមកទៅមកថាបើមានអ្នកចេះដែរគឺត្រូវមកអ្នកចេះណាដែលធម្មតាធ្វើឲ្យប្រទេសឯងវិល មានអាសិរៈមិនដឹងថាខ្ញុំគិតទៅមនុស្សមានវិជ្ជាមានសិលធម៌ជាវិជ្ជាសិលធម៌តាមដែលចឹងជាមានតែវិជ្ជាអត់សិលធម៌គឺមិនអាចធ្វើប្រទេសនេះឲ្យខ្លាយទៅជាអរិយធម៌បានទេបើមានអសតអត់មានវិជ្ជាទេក៏អត់ទៅដែរវិជ្ជាចំណេះចេះដឹងសម្រាប់ក្នុងការរស់នៅឲ្យខ្លាយទៅជាការនៅដល់ ពេលយើងមកដើរជាងទៅយ៉ាងដំបូងដើរជាងមានផងគឺគឺពីផងទៅមកទៅមកទៅទៅឡាឡាទៅទៅប៉ោអស់ចេះដំបូងដើរជាងចេះត្រឹមតែធ្វើចេះហើយឡាចេះជាងចេះមកទៅថតរហូតដល់ទៅប្រមាណទៅតែទៅទៅនឹងអង្គទៅគឺការដោះស្រាយបញ្ហាជាទៀតមានវិធីសំខាន់សិលធម៌ជាចរិយាសម្បត្តិសម្បត្តិស្នោនិងវិស័យ ចិត្តសមាធិនិងចិត្តចងសតកម្មដែលចង់ជាប្រជាបរតយើងមានទាំងរកជាល្អចិត្តចិត្តនឹងមកធ្វើអីក៏កាត់នឹងយឹងណាយើងតែយើងថាជាប្រកបយឹងមួយមានប្រកបទៅចិត្តឡាចិត្តអនុសមាធិចិត្តអនុសមាធិឡាអត់មានព្រមដែរតែមួយចិត្តកម្មហើយចិត្តសមាធិនឹងលើកទី ជាគួរឲ្យធ្វើតែខ្លាចទៅជាមហាបណ្ឌិតម្នាក់បរទេសដែលរកជានឹងរកនេះទៅជាបណាជួយទៅជួយជួយហើយដល់មនុស្សមានរកជាល្អដល់មានវិជ្ជាល្អមិនខ្លាចទៅជាគួររបស់បើដឹកនាំទៅខ្លាចទៅជាស្វ័យគុណល្អមេគុណល្អចលា ទឹកស្បល្អអភិបាលទីល្អចង្កេះចិត្តល្អអត់ល្អដាច់ល្អហើយយកមិនទៅល្អដល់ខ្លាយទៅជាគ្រូគឺល្អទៅល្អដាក់ទឹកនាំប្រទេសល្អអស់ម្ល៉េះហើយកាលណាបើចេញទៅល្អបូកល្អចេញល្អតាមមានយកទេពល្អជាបរិបទល្អអ្នកណាប្រទេសល្អគេហៅថាអភិបាលជំនឿ ហើយតាមមនុស្សមានចិត្តជាល្អមានចំណេះល្អហើយត្រូវធ្វើដំណើរឈានទៅសេដ្ឋកិច្ចក៏តាមទៅសេដ្ឋកិច្ចដែរមកយើងបបោនោះអាចទៅលើចិត្តតាមតាមទៅទៅមកដើម្បីឲ្យយើងយល់ល្អគ្នាព្រោះតដល់យើងមកទីដែលជាគំរូមកយើងមានតំណងទៅទៅនេះទៅបុកតើទៅធ្វើអីរបស់កម្មយើងអត់មានអត់មានអនាគត បើព្រមការអត់អត់នាំនេះទេនាំនេះចេះយករហូតដល់អស់ប្រទេសជាទឹកកំពុងតែមកតែយើងអត់ចេះគឺចឹងអត់តែយើងអត់មានលទ្ធផលអត់មានវិធីអត់មានអីចឹងគឺយើងបញ្ហាប្រទេសទៅអូនទៀតដល់ណាថាឥឡូវនេះចាំថាបរៈឥឡូវមានបញ្ហាហើយនៅកន្លែងណាមកទៀតបង្កើតទៅជាមកខាងនោះទៅមករកដល់ចាំប្រកម្មវិធីយល់ទេយកស្មងបានតែប្រមូលទៅប្រមូលចុះយកទៅសមាធិអាមា ដាក់របស់ទៅកាន់ទៅមកគឺគុំបោកទៅទៅកាន់របស់ណាសមោប្រសាបរិសាអុសាពុទ្ធថាបានបានដល់ទៅកាន់ពុទ្ធចំណាំបានគឺទៅស្មារតីចំណុចនេះគឺគាត់ហើយដល់ចឹងយើងការសាខាអរិយជាមកចំណេះខោមកចំណេះតាមវត្តចិត្តទៅវត្តគឺធម្មតាមកតែពេលនេះឲ្យបានបំពេញចូលទៅក្នុងសមាធិចិត្តជាបរិស្មារតីអតិថិជន អ្នកធ្វើការអង្គសមាធិអ្នករៀនដំណឹងសមាធិលោកតាមានសមាធិនៅគេលោកតាពុទ្ធបរិស័ទតាមនេះតើមកពេលមកចេះសមាធិចេះទៅចេះបព្រះចេះស្រឡាញ់ខ្លួនចេះស្រឡាញ់រមៀតចេះស្រឡាញ់ចេះស្រឡាញ់រឿងចេះស្រឡាញ់បងអូនចេះស្រឡាញ់ទៀតហ៎ព្រោះជាតិមក ស្លេចគឺទេហើយគាត់មានអីមានអពតមានម៉ែមានពីអូនមានពីតាមានសូនមានចៅសតាឬនឹងពីតានោះចេះកន្លែងកន្លែងតែកន្លែងអស់មិនទៀតមិនហើយទៀតយល់ដែរពីទៀតដល់ពេលយើងកកតាមចិត្តទៅគុំទៅជាល្អហើយចឹងចិត្តនឹងជាល្អតែសមាធិហើយ แต่สมาธิแล้วจะรักษาหรือจะมีการปฏิบัติการสูงนำสมบัติภาคเดียวเราจะเรียนเรียนเรียนเรียนเรียนต่ออาณาหาจะมาเรียนเรียนเรียนการหาปฏิบัติการเรียนการมาปฏิบัติการอ๋อเรียนตามนี่มันตามแล้วមានត្រឹមតែកំណរលះចង់តាមទៅខាងនេះក៏ខាងក្រោយក៏ទៅ បើគាត់និយាយថាក្នុងប្រទេសរបស់បងប្រទេសកតាលមុខមកពីមិនថាតែចឹងឡើយសារឡើយឡើយកតាទៅទៀតបាទហើយរបស់បងទៅទៅតាមមួយយល់ថាខ្លួនទៅនៅទៀតទៅមកបាទហើយគាត់ទៅចាំទៅមកបានចូលទៅក្នុងចិត្ត បើអនាគតចូលស្ងប់កាត់ចំណត់ដាក់តាមនេះឲ្យទៅចូលរបស់ប្រធានទៅចំណត់ដាក់តបជាសម្រាប់តាមលក្ខណៈប្រធានទៅកាត់ចាក់ទៅដោយពុទ្ធចាក់អញ្ចឹងបឋមដែរក្នុងដំណាក់ដែរដូចជាបើទៅទៅចាំឲ្យចប់ទៅតាមតាមទៀតទៅចប់ចប់ទៅណាគឺថាសម្រាប់កោនេះដែរហើយយើងត្រូវបឋម สาระใช้ไมูกผมว่าอุตสาหะอุตาหะอะไรต่อมาสัญญาเอาไม่หรอใจใจโอนปรอบโอนชนบองปรอบองคนเด็อเดือตามาเดะกตาคือต่อมาแต่เราเมื่อเดตาเดือดตาต่อเดือตาเดือตาเป็นตุ่มกับเดือดตุ่มพอถ้าเป็นรองปกติหน้าก็ตาก็ปกตหนาพอ พรรมเจ้าในสภาพทุกข์นัวธรรมาธิโมเป็นสางสิบใจคือตื่อตื้อพวกเราเป็นทางปกติเป็นปกติและตาสภาพยุทธาชาติเป็นการติดแล้วก็เป็นอาจาก็สร้างร้อยและาำเป็นกรามเป็นกรามเป็นกรรมก็เขาเขาทำเปนได้ทางเป็นกรรมเป็น ហើយសូមស្វែងព្រះសំដល់ដល់ប្រសាសនាចំចំជីវិតព្រមទាំងសម្រាប់រកសម័យចិត្តនិងเป็นជារំសាយដែលព្រះអង្គជាព្រះមហាក្សត្រគ្រប់គ្រងប្រទេសកម្ពុជានិងអបអរសាទរការជាព្រះជាជាប្រទេសព្រះអង្គសាសនាបាត់ទៅដល់ជំនឿនិងសុខភាពអាសេករបស់តាមអាដែលជាប្រសាតែប្រកបនៅជាការជារបស់ជាប្រសាសនាជា หาวนาทุกคนเป็นประกาเป็นสิ่งที่เวลาเป็นสภาวะเรื่องมาบาเมื่อเราอึกษาเรื่องหนักหอักภาวนาที่ประกาศก็เรียกสามก็เปลี่ยนก็ภาวนาโดยมีการนำเสนอจังหวะภาวนาที่เราเชื่อือมโยงในตอนต่อไปการเปลี่ยนที่เราทำเราวนาเป็นแบบนี้ យ៉ាងទៅសូមលើកឡើងមហាសយប្រទេសជាពុទ្ធសាសនាមនោជាពុទ្ធសាសនាមានទេវៈបរិបទជានិមិត្តសាសនាតែបានសកម្មភាពទៅជួយលើកឡើងអរគុណនៃពុទ្ធសាសនានៅទឹកដោះតាំងទៅជានៅក្នុងប្រទេសប្រទេសសូមបានសកម្មភាពតទៅយ៉ាងទៅសូមលើកឡើងប្រទេសជាដល់ទៅទឹកដោះតាំងទៅជានៅក្នុងប្រទេសប្រទេសសូមបានសកម្មភាពតទៅយ៉ាងទៅសូមលើកឡើងប្រទេសជាដល់ទៅទឹកដោះតាំងទៅជានៅក្នុងប្រទេសប្រទេស ក៏មានបានសម្រាប់ទៅដោយស្មារតីយ៉ាងនៅនេះឡើយអាចារ្យធម្មទេសនាក្នុងប្រទេសរបស់ការខោស្មារតីរបស់ការដែលតែនៅក្នុងការប្រកបត្រង់មកហើយអេវ៉ាន់ សេចក្តី ប្រទេសនៅប្រចាំដែលប្រកបបានបុគ្គលព្រះអង្គជួយប្រព្រឹត្តនៅក្នុងរឿងបាទអង្គការក្នុងបណ្ដាប្រទេសទាំងមូលដែលបានសូមព្រះអង្គអធិញ្ញាណពីទៅដាក់អូកោក្នុងអាជាបានទៅអរគុណបាទបានថាបានបានបានបានបានបានតាមថាក៏ជាត្រូវជា

ទៅអាតាមបញ្ញាបានតទៅទៅតាមចំពោះតាមតាមតាមតាមតាមតាមតាមជាចំណាយដល់អំរាតតាមកអ៊ំហើយមានបានដល់ទៅលោកយកមកមក ហើយប្រាប់តែមានអាពុទ្ធឡើងខ្ញុំក៏ទៅតែទៅកូនស្ដាប់ហើយទៅយកខ្សែមកជួបគឺតាណាទៅទៅទៅលើកូនក្រុមទីហើយកូនរៀនហើយទៅទៅដែរនៅតែបីយកទៅទៅដាក់មកដាក់ទៅណាទៅមើលឃើញយើងដូចខ្លួនដែរគេហៅឡ កាលពីចាប់បានចូលចិត្តគឺគឺគឺហើយលើកកម្មការដែលខែដល់ខាងគឺគោរពទាំងបកបកនៅពេលណាបានទទួលលទ្ធផលទទួលអធិការគឺយើងចាប់ពីខែ20អាវហោសាឡាយយើងបានរៀនកម្មការនឹងពេលប្រវេទគឺនៅគឺយើងគំប្រមានៅខំរំចម្រើនខលរៀនរៀនខ្លួនអង្គទៅនៅឯនៅឯខលឯនៅឯ ស្ដាប់មកបានបណ្ដាបើមនុស្សអង្គណាគឺទៅវាយទៀតតាមពលិសោជួយឲ្យទៅពីជួយពីគ្នាដើម្បីនឹងជួយជាបាត់ពីពលមិនហើយខែតាមជំនួសអីទៅដាក់ដាក់វាដល់លោកកម្មការការនេះផ្លេច គឺអ្នកមកចិត្តលើកលោកបើចិត្តនាំគ្នាបាយគុំដល់លោកវត្តទៅមកនេះហ្នឹងដល់លោកចាំស្អាតមកស្អាតយ៉ាងណាយ៉ាងណាទេតែកាន់ទិសដាក់ឲ្យទៅដល់ណាស់ទៀតគឺដាក់ខាងតាមឡើងឆាយចិត្តលោកមិនទាំងអស់មិនគុំធ្វើទៅអស់មិនកន្លែងទៅទៅណាដាក់ដល់វាទៅបាយជឿមកយើងទៅបាយជឿទៅបាយជឿមកប្រងមក យកមកពីអមួយនេះមួយដល់មួយហត់ទៅដល់ទៅនេះនៅកាត់កាត់ពីទៅវាទៅទៅមកទៅតើខាងដើមទៅចាក់ទៅណាទៅ នេះប្រភេទនេះប្រភេទនោះគឺកំបានកំបានលើ